Thank you. Wah, tahan, tahan,

Thank you. 9យ៉ាងវឹកស្វាយវគ្គផ្ដាច់ព្រាត់បញ្ចប់ពេញ5ទឹកចៃក្រមទាំង5រូបបានឲ្យបន្ទូលព្រះចៃមិនឯកឆាន41គ្រូចៅក្រមលោកម៉ាសុវណ្ណបានឲ្យបន្ទុក98ទល់នឹង97បងទួលខៀវ ចៅក្រមលោកមានទីបុលបានឲ្យពិន្ទុ98ទល់នឹង97ពិន្ទុក្រហមចំណែកឯចៅក្រមលោកទេសរិនក៏បានឲ្យពិន្ទុ98ទល់នឹង97ចៅក្រមលោកលក្ខពុទ្ធិសិទ្ធក៏បានឲ្យបន្ទូ98ទល់នឹង97 គឺចៅក្រមលោកភ្លុនអេលីបានឲ្យបន្ទូ98ទល់នឹង97ដូច្នេះលទ្ធផលឈ្នះចាញ់មិនឯកច្ឆាន4-1បានទៅលើកីឡាករ